ប្រវត្តិនៃការបង្កើតកីឡាបាល់ទាត់មុននឹងមានឈ្មោះល្បីល្បាញដូចសពថ្ងៃនេះកីឡាបាល់ទាត់បានបង្កប់នៅរឿងរ៉ាវជាច្រើនដែលលោកអ្នកពុំធ្លាប់បានដឹងយោងតាមការស្រាវជ្រាវនិងឯកសារពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានឲ្យដឹងថាកីឡាមួយប្រភេទនេះពីដំបូងឡើយមានឈ្មោះត្រឹមកីឡាបាល់តែប៉ុណ្ណោះ វាបានចាប់កំណត់ឡើងលើភពផែនដីយើងតាំងពីយូរយារណាស់មកហើយប្រមាណ3000ឆ្នាំមុនដោយគេបាននិយាយថាប្រជាជនចិននាសម័យបុរាណបានធ្វើការរំលេងថ្មឲ្យមានរាងមូលដែលតំណាងដល់ព្រះអាទិត្យហើយពួកគេបាននាំគ្នាឈរជារៀងរង្វង់និងបោះគប់ឲ្យគ្នាទៅវិញទៅមក មានន័យថាពីដំបូងឡើយកីឡាបាល់ទាត់មួយនេះមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវអីនោះទេហើយប្រជាជនចិនបានហៅកីឡាមួយប្រភេទនេះថាគូជូបន្ទាប់មក ក្នុងសតវត្សទី2និងទី3ប្រជាជនចិនយកវាមកលេងនៅក្នុងវាលធំមួយដោយទាមទារឲ្យមានការលេងជាលក្ខណៈជើងដើម្បីទាត់ជាផ្លូវការក្រោយៗមកទៀតកីឡាមួយប្រភេទនេះក៏បានសុសសាយដល់ទៅប្រទេសជិតខាងដូចជាប្រទេសជប៉ុនកូរ៉េជាដើមដោយពួកគេបានហៅឈ្មោះកីឡាមួយនេះផ្សេងផ្សេងគ្នាទៅតាមតំបន់ចំណែកឯទីលានវិញនោះនៅក្នុងសម័យកាលបុរាណមនុស្សមិនទៀមទាកីឡាឋានអីនោះទេមានន័យថា កន្លែងណាក៏អាចលេងបានដែរឲ្យតែមានទីតាំងធំទូលាយនិងអាចរត់លេងបានចាប់ពី3ទៅ4នាក់តែប៉ុណ្ណោះហើយក្របបាល់ក៏មិនបានកំណត់ឲ្យជាក់លាក់ច្បាស់លាស់អីនោះដែរដោយតំបន់ខ្លះគេធ្វើអំពីថ្មនិងតំបន់ខ្លះទៀតគេធ្វើអំពីដីឥដ្ឋបើយើងក្រឡេកទៅមើលនៅតំបន់អឺរ៉ុបវិញកីឡាបាល់ទាត់ក៏មានប្រវត្តិក៏កើតជាផុសតាងតាមរយៈសិលាចារឹកនៃវិហារនិងប្រាសាទបុរាណនៅក្នុងប្រទេសក្រិចផងដែរ។ ហើយជនជាតិក្រិចបុរាណជាអ្នកបង្កើតនៅច្បាប់ក្នុងការលេងបាល់ទាត់គេសង្កេតឃើញថាមានការផ្លាស់ប្ដូររូបរាងថ្មីរបស់បាល់ទាត់ពីថ្មទៅជាការផលិតបាល់ទាត់ដែលកើតចេញអំពីអំបោះសូត្រឬរោមសត្វជាដើមមិនយូរប៉ុន្មានបាល់ទាត់ដែលផលិតឡើងដោយអំបោះឬរោមសត្វនេះក៏បានសាយភាយដល់ប្រជាជននៃអាណាចក្ររ៉ូមហើយនៅក្នុងតំបន់អឺរ៉ុបវិស័យកីឡានេះបានកែច្នៃបាល់ទាំងនោះទៅជាកីឡាផ្សេងៗជាច្រើនមុខទៀតដូចជាបាល់ឱបបាល់បោះនិងបាល់ទះជាដើម។ នៅក្នុងសតវត្សទី12ជនជាតិអង់គ្លេសក៏បានកែច្នៃបាល់ទាត់នេះបន្ថែមទៀតនិងបើកឲ្យមានការលេងដោយប្រើដៃទៀតផងបន្ទាប់ពីការដាក់ច្បាប់ឲ្យលេងនឹងប្រើដៃបែបនេះវាតែងតែបញ្ចប់ដោយអំពើហិង្សាហើយកីឡាមួយប្រភេទនេះក៏ត្រូវបានគេហាមឃាត់អស់រយៈពេលជាច្រើនសតវត្សផងដែរ។ រហូតដល់ឆ្នាំ1835នៅក្នុងប្រទេសអង់គ្លេសដដែល សាលារៀនមួយចំនួនក៏បានចាប់ផ្ដើមនាំយកកីឡាបាល់ទាត់នេះត្រឡប់មកវិញប៉ុន្តែនៅមានបញ្ហាមួយត្រង់ថាគេមិនទាន់បានបែងចែកដាច់រវាងកីឡាបាល់ទាត់និងកីឡាបាល់ឱបនៅក្នុងឆ្នាំ1863សមាគមកីឡាបាល់ទាត់មួយត្រូវបានគេបង្កើតឡើងក្នុងការចងក្រងច្បាប់ និងវិន័យសម្រាប់បាល់ទាត់ឲ្យត្រូវទៅតាមស្តង់ដារនិងដើម្បីឲ្យមានភាពខុសគ្នាអំពីកីឡាបាល់ឱបក្នុងនោះ វិន័យដោយមិនឲ្យប្រើដៃក្នុងកីឡាបាល់ទាត់ក៏បានកំណត់នៅពេលដែលប្រទេសអង់គ្លេសចេញទៅដាក់អាណានិគមលើប្រទេសមួយចំនួនពួកគេក៏បាននាំយកកីឡាមួយប្រភេទនេះទៅជាមួយផងដែរហើយក្លឹបបាល់ទាត់អាជីពដំបូងគេមានឈ្មោះថា North County ដែលមានទីតាំងនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ1862មកម្លេះក្នុងអំឡុងពេលដដែលកីឡាបាល់ទាត់ត្រូវបានគេប្រកួតប្រជែងតែនៅក្នុងរង្វង់សិស្សសាលាតែប៉ុណ្ណោះក្រោយៗមកទៀត នាសម័យបដិវត្តឧស្សាហកម្មនៅពេលដែលមានមនុស្សម្នាជាច្រើនបានចាប់ផ្ដើមមករស់នៅក្នុងទីក្រុងរោងចក្រធំៗកីឡា បាល់ទាត់ក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់កម្មកររោងចក្រនៅក្នុងឆ្នាំ1871 FA Cup ឬ Football Association Challenge Cup ក៏ត្រូវបានបង្កើតឡើងហើយនៅក្នុងឆ្នាំ1885បាល់ទាត់បានក្លាយជាកីឡាមួយប្រភេទដែលទទួលបានភាពល្បីល្បាញដោយមានកីឡាករនិងការប្រកួតយ៉ាងច្បាស់លាស់និងចុងក្រោយបង្អស់នៅក្នុងឆ្នាំ1904 FIFA ឬសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិក៏បានចាប់កំណត់ឡើងដោយ FIFA បានកំណត់ច្បាប់នៃការប្រកួតយ៉ាងច្បាស់លាស់ថា កីឡាបាល់ទាត់ត្រូវតែធ្វើឡើងនៅលើទីលានស្មៅធម្មជាតិឬសប៉ាឌីមិតដែលមានទំហំចាប់ពី90ទៅ120ម៉ែត្រនិងទទឹងចាប់ពី45ទៅ90ម៉ែត្រមានកីឡាករចំនួន22នាក់ដោយម្ខាងមានចំនួន11នាក់ហើយអ្នកលេងអាចត្រូវផ្ដន់ទោសពីបទប្រព្រឹត្តបទល្មើសណាមួយដែលមានចែងនៅក្នុងបទបញ្ញត្តិដោយមានការលឿងដែលមានន័យថាជាការប្រមាន ឬទទួលបានការក្រហមត្រូវបណ្ដេញចេញពីការប្រកួតតែម្ដងហើយប្រសិនបើអ្នកលេង ទទួលបានកាតលឿងចំនួន2នៅក្នុងការប្រកួតតែមួយនោះគាត់នឹងទទួលបានកាតក្រហមហើយនឹងត្រូវបណ្ដេញចេញដូចគ្នាពិន្ទុត្រូវបានសម្រេចដោយចំនួនគ្រាប់បាល់ដែលបានសុទ្ធបញ្ចូលទីក្នុងរយៈពេល90នាទីចែកចេញជា2វគ្គក្នុងមួយវគ្គមាន45នាទីនិងនៅមានច្បាប់ជាច្រើនទៀតដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានកំណត់ឡើងក្នុងគោលបំណងធ្វើយ៉ាងណាសម្រួលដល់កីឡាមួយនេះឲ្យកាន់តែមានភាពរីកចម្រើន។